រោគសញ្ញាមនុស្សមានជំងឺតួឯកឬឆ្លុះវង្វេងនឹងខ្លួនឯងមើលមើលថាត្រូវខ្លួនឯងឬអត់ជំងឺឆ្លុះវង្វេងនឹងខ្លួនឯងជាជំងឺផ្លូវចិត្តដែល ចាប់អារម្មណ៍តែអ្វីៗរបស់ខ្លួនឯងមិនព្រមទទួលយកហេតុផល និងពាក្យសម្ដីរបស់អ្នកដទៃចូលចិត្តតាក់ទាញការចាប់អារម្មណ៍របស់អ្នកដទៃ មានក្តីសុខនៅពេលដែលឃើញអ្នកដតីចាប់អារម្មណ៍ចំពោះខ្លួន រហូតដល់លែងយល់ពីអារម្មណ៍អ្នកដតីនិងបដិសេធពាក្យសម្ដីនិងហេតុផលអ្នកដតីមូលហេតុដែលនាំឲ្យមានកើតជំងឺឆ្លុះវង្វេងនៅខ្លួនឯងទី1ត្រូវចិញ្ចឹមមកដោយអាណាព្យាបាលតាមតែចិត្តគ្រប់យ៉ាង ធ្វើខុសក៏មិនដែលត្រូវស្ដីបន្ទោសចង់បានអ្វីគឺបាននឹងរហូត មានមនុស្សចាប់អារម្មណ៍ជានិច្ចទី2មិនដែលចាញ់ឬមានមនុស្សព្រមឲ្យឈ្នះរហូតមកទី3ត្រូវបានការចិញ្ចឹមយ៉ាងតឹងរ៉ឹងបំផុត ទី4ម្យ៉ាងទៀតក៏អាចដោយសារតែធំឡើងក្នុងគ្រួសារដែលមិនយកចិត្តទុកដាក់មើលថែទើបចូលចិត្តឲ្យមានអ្នក ចាប់អារម្មណ៍និងសរសើរជានិច្ច ទី5ទទួលរងការធ្វើបាបតាំងតែពីក្មេងខ្វះមិត្តភ័ក្តិនិងខ្វះអ្នកយល់ចិត្តទី6ត្រូវបានគេធ្វើបាបផ្លូវចិត្តតាំងតែពីក្មេងត្រូវបង្ខាំងមិនអោយចូលក្នុងសង្គមរហូតខ្លួនត្រូវបង្កើតទឹកចិត្តស្រឡាញ់និងការពារខ្លួនឯងជាមុនដើម្បីជំនួសឲ្យការខ្វះខាតការទទួលស្គាល់ពីអ្នកដទៃ ទី7ជាមនុស្សដែលមានសម្រស់ស្អាតឬពូកែមាន សមត្ថភាព ហើយគិតថាគ្មានអ្នកណាស្អាតដល់ខ្លួនឬក៏ពូកែដល់ខ្លួនរូបសញ្ញាទាំង17នៃមនុស្សដែលមានជំងឺជ្រុះអង្វេងនឹងខ្លួនឯងទី1ចូលចិត្តគិតតែរឿងរបស់ខ្លួនឯងថែមទាំងចូលចិត្តលើក ពីគុណសម្បត្តិរបស់ខ្លួនឯងជាញឹកញាប់ ទី2ចូលចិត្តតាក់ទាញការចាប់អារម្មណ៍ទី3គិតថាខ្លួនឯងជាបុគ្គល VIP ឬមានមនុស្សសំខាន់ឬក៏ជាមនុស្សដែលសំខាន់ ជាងគេលើលោក ទី4ចូលចិត្តគិតហួសពីការពិតគិតថាខ្លួនឯងពូកែសពសារពើនឹងត្រូវបាន ទទួល បានអ្វីៗល្អល្អជានិច្ចទី5 អារម្មណ៍ឆាប់ប្រែប្រួល និងមិនងាយត្រូវចិត្តជាមួយនឹងរបបអ្វីមួយឡើយទី6មិនខ្វល់ពីអ្នកណាមិនចាប់អារម្មណ៍របស់អ្នកជុំវិញខ្លួនឡើយទី7ត្រូវការឈ្នះគ្រប់យ៉ាងលើโลกនេះ ដោយមិនខ្វល់ថាអ្វីខុសអ្វីត្រូវគិតថាខ្លួនឯងធំខ្ពស់ស្មើមេឃធ្វើអ្វីក៏បាន ទី8គិតថាខ្លួនឯងមានមនុស្សចរណែនឬមានអារម្មណ៍ចរណែនអ្នកជំវិញខ្លួនជាញឹកញាប់ទី9ត្រូវការអំណាច ត្រូវការសរសើរនិងចង់ខ្លាយទៅជាមនុស្សជាទីស្រឡាញ់របស់អ្នកដតីជានិច្ចទី10តាមតែចិត្តខ្លួនឯងរហូតមិនខ្វល់ថាអ្វីដែលខ្លួនធ្វើនោះ គឺជាការយកប្រៀបឬក៏បំផ្លាញអ្នកដតីឬក៏អត់ទី11ឧស្សាហ៍បញ្ចេញអាកប្បកិរិយាច្រឡៅបើហង្សាអួតអាងពីអ្វីដែលខ្លួនមាន ឬនិយាយឲ្យខ្លីទៅ គឺជាមនុស្សក្អេងក្អាងទី12រាប់អានអ្នកណាក៏មិនបានយូរនិងពិបាករស់នៅជាមួយនឹងអ្នកដតីទី13ឆាប់ខឹង ឆាប់ច្រឡោតដោយគ្មានមូលហេតុទី14ទ្រាំមិនបាននៅជាមួយ អ្នកដែលត្រូវបានគេរិះគន់ទី14មិនព្រមទទួលស្គាល់កំហុសខ្លួនឯងនិងតែងតែទម្លាក់កំហុសឲ្យអ្នកដទៃទី16មានអារម្មណ៍ថាខ្លួនឯងខ្ពស់ជាងគេជាងឯង និងអាចកម្ចាត់អ្នកណាចេញពីមុខមាត់ក៏បាន ទី17ចូលចិត្តធ្វើឲ្យអ្នកទទួលដោយមិនខ្វល់មិនគិតដល់អ្វីឲ្យអ្នកដទៃវិធីព្យាបាលជំងឺឆ្លងវិញនៅខ្លួនឯងដោយសារតែនេះជាជំងឺ ផ្លូវចិត្តដូច្នេះអ្នកជំងឺត្រូវទទួលស្គាល់ខ្លួនឯងជាមុនសិនថាខ្លួនមានមិន ភាពមិនប្រក្រតីចូលព្រមបើកចិត្តនិងទទួលការប្រឹក្សាពីគ្រូពេទ្យក៏ប៉ុន្តែក៏មិនប្រកាសថាអ្នកដែលមានការឆ្លុះវង្វេងនឹងខ្លួនឯងនិងមានជំងឺឆ្លុះវង្វេង ខ្លួនឯងគ្រប់គ្នានោះទេ គឺត្រូវតែឲ្យគ្រូពេទ្យជាអ្នកវិនិច្ឆ័យសិនថា តើមនុស្សម្នាក់នោះមានភាពមិនប្រក្រតីច្រើនដល់ថ្នាក់ណា ដែលអាចចាត់ទុកថាជាអ្នកមានជំងឺ ផ្លូវចិត្តឬអត់ដូច្នេះបើប្រទះថាខ្លួនឯងឬអ្នកនៅជុំវិញខ្លួន មានការ ប្រឈមនឹងជំងឺនេះសូមប្រញាប់ទៅជួបគ្រូពេទ្យផ្លូវចិត្តឲ្យ បានលឿនបំផុតមុននឹងរឿងរ៉ាវអាក្រក់អាក្រក់កើតឡើង។